សូមជូនរឿងអិសីឆ្លងភពថ្លែងពីប្រវត្តិជីវិតអិសីកំសត់ម្នាក់ផ្ដើមពីក្មេងប្រុសម្នាក់រស់ក្នុង គ្រួសារមួយ មានជីវភាពសមរម្យពួកគេរស់ក្នុងផ្ទះមួយក្នុងតំបន់ព្រៃភ្នំដាច់ឆ្ងាយខ្លាំងណាស់ពីអ្នកភូមិផ្សេងទៀតជាក្មេងប្រុសទួលក្នុងគ្រួសារក្មេងប្រុសតូចមិនដែលស្គាល់ការលំបាកអ្វីទេ មិនថាគេចង់បានអ្វីឡើយ ពុកម្ដាយតែផ្ដល់ឲ្យគេជានិច្ចកូនប្រុសយ៉ាងម៉េចហើយខោអាវថ្មីដែលពុកម៉ែទើបតែទិញឲ្យកូនតែកូនពេញចិត្តទេ បាទពុកកូនពេញចិត្តណាស់អរគុណពុកម៉ែល្អណាស់កូនប្រុសពុកមិនថាកូនចង់បានអីទេកូនប្រាប់ពុកម៉ែមកពុកម៉ែនឹងរកឲ្យកូនភ្លាម មានឪពុកម្ដាយយកចិត្តទុកដាក់ចំពោះគេបែបនេះធ្វើឲ្យក្មេងប្រុសតូចមានក្តីសុខខ្លាំងណាស់តែពេលវេលាដ៏មានក្តីសុខនេះមិននៅថិតថេរនោះទេ ថ្ងៃនេះក្មេងប្រុសតូចបានដើរលេងឆ្ងាយពីផ្ទះពេញមួយថ្ងៃក្នុងពេលដែលក្មេងប្រុសតូចដើរលេងនោះនៅផ្ទះរបស់គេអូនសំឡាញ់ឆាប់រត់ទៅខ្លាមួយធំណាស់វាបានរត់មកហើយគ្រាន់តែប្តីនិយាយបានតែប៉ុន្មានម៉ាត់ខ្លាក៏បានចូលមកដល់មិនបានរងចាំយូរទេខ្លាបានត្របាក់ស៊ីទាំងពីរអ្នកប្តីប្រពន្ធយ៉ាងខ្លោចផ្សារីឯក្មេងប្រុសតូចវិញពេលរសៀលបន្តិចគេបានវិលត្រឡប់មកផ្ទះវិញក្មេងតូច បានស្រែកហៅពុកម៉ែតែមិនឮសំឡេងឆ្លើយឡើយភ្លាមនោះគេបានឃើញស្នាមឈាមហាឈាមតើពុកម៉ែមានរឿងអីទៅពុកម៉ែតើពុកម៉ែត្រូវសត្វសាហាវស៊ីមែនទេ ពុកម៉ែក្មេងប្រុសតូចស្រែកទ្រហោយំតែម្នាក់ឯងពេលនេះគេមិនដឹងត្រូវធ្វើយ៉ាងម៉េចឡើយពុកម៉ែពេលនេះតើឲ្យកូនធ្វើយ៉ាងម៉េចទៅតើឲ្យកូនទៅទីណា ក្រោយយំអស់ពេលច្រើនម៉ោងក្មេងតូចក៏សម្រេចចិត្តដើរចេញពីផ្ទះតែគេមិនមានគោដៅឡើយគេគិតតែពីដើររហូត ហើយឥឡូវក្មេងតូចបានមកដល់ព្រៃដ៏ស្ងាត់មួយ ដោយហត់ផងឃ្លានផង ក្មេងតូចក៏ដួលសន្លប់ក្រោមដើមឈើធំមួយដោយឃើញបែបនេះ ទេវតាដែលថែរក្សាព្រៃប្រឹក្សានៅទីនោះក៏បានប្រែក្រឡាខ្លួនជាបរិសុចំណាស់ម្នាក់មកមើលថែក្មេងប្រុសតូចម្នាក់នេះ ក្មេងប្រុសតូច វាសនារបស់ឯងនៅវែងឆ្ងាយអណែកណាស់នេះជាអ្វីដែលយើងអាចជួយឯងបានទេវតារក្សាព្រៃឈើបានជប់ឲ្យមានកូនខ្ទមតូចមួយនៅក្បែរនោះ ហើយខ្លួនក៏ជួយមើលថែរក្សាក្មេងប្រុសតូចនេះហើយពេលនេះក្មេងប្រុសតូចបានភ្ញាក់ឡើងតើលោកតាជាអ្នកណា ចូលទីនេះជាផ្ទះរបស់អ្នកណា ជាផ្ទះលោកតាមែនទេត្រូវហើយចៅ នេះជាផ្ទះរបស់តា តាបានឃើញចៅដួលសន្លប់ក៏នាំចៅមកទីនេះសូមចៅកុំបារម្ភចៅអាចនៅទីនេះជាមួយតាបានចៅអរគុណលោកតាណាស់ចាប់ពីពេលនោះមកក្មេងប្រុសតូចបានរស់នៅជាមួយទេវតាថែរក្សាព្រៃឈើនោះក្នុងពេលដែលទេវតារក្សាព្រៃឈើនោះមើលថែក្មេងតូចគាត់ក៏បានបង្ហាត់បង្រៀននៅចំណេះដឹងផ្សេងផ្សេងផងដែរក្មេងតូចតើអាចសួរចៅបានទេ តើបំណងប្រាថ្នារបស់ចៅចង់ខ្លាយជាអ្វីដែរអូលោកតាចៅមិនដឹងទេ តែចៅពិតជាស្រឡាញ់ធម្មជាតិនៅទីនេះណាខ្ញុំចង់រស់នៅក្នុងព្រៃបែបនេះអស់មួយជីវិតល្អណាស់ចៅប្រុសបើចៅចង់រស់នៅក្នុងព្រៃនេះតានឹងបង្រៀនការតាំងសិលភាវនាឲ្យទៅចៅចេះចោះចៅនឹងងាយស្រួលរស់នៅក្នុងព្រៃនេះល្អណាស់លោកតា 20ឆ្នាំកន្លងផុតទៅ ពេលនេះក្មេងប្រុសតូច បានធំពេញរូបរាងហើយគេបានក្លាយជាមនុស្សប្រុសដ៏ស្រស់សង្ហាម្នាក់ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ គឺថា ពេលនេះគេនៅតែម្នាក់ឯងទេអ្នកថែរក្សាព្រៃឈើលែងនៅជាមួយគេទៀតហើយហើយរឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺថាបរិសម្នាក់នេះគេចូលចិត្តតាំងសិលភាវនាខ្លាំងណាស់ ពេលវេលាចេះតែកន្លងមិនយូរប៉ុន្មានបរិមម្នាក់នេះក៏តាំងសិលបានសម្រេចគេបានคลายជាអិសីទាំងវ័យក្មេង ហើយគ្រប់អរុបអរិយអ្នកតា ទេវតានានាតែងហៅគាត់ថាសូរិយៈអិសីពិតជាល្អណាស់ទីបំផុតយើងភាវនាធម៌បាន សម្រេចហើយខ្ញុំនឹងប្រើពេលវេលាដ៏វែងអាណ័យរបស់ខ្ញុំនេះទៅ ជួយដល់ជីវិតទាំងឡាយ500ឆ្នាំកន្លងផុតទៅ ឆ្លងកាត់ពេលវេលាដ៏វែងឆ្ងាយសូរិយអេសីទោះបានភាវនាធម៌បានសម្រេចក្តីក៏នៅតែមិនអាចមានជីវិតអមតៈបានដែរសូរិយអេសីពេលនេះ បានคล้ายជាអេសីចាស់ខ្លាំងណាស់ពេលវេលាពិតជាមិនចាំមនុស្សមែនទោះយើងអាចរស់នៅបានយូរយ៉ាងណា នៅតែមិនអាចគេចរួចពីការចាស់ជរាដដែលយើងដូចជាធុញទ្រាន់នឹងជីវិតនេះហើយ លោកតាអីសីពេលនេះគាត់ពិតជាចាស់ខ្លាំងណាស់តែយ៉ាងណាការរស់នៅដ៏យូរបែបនេះបានធ្វើឲ្យសូរិយាអីសីមានមុនវិជ្ជាការសិលសាស្ត្រខ្លាំងពូកែគ្មានពីរលើលោក មិនថាគាត់ចង់បានអ្វីទេសូរិយាអីសីអាចធ្វើបានតែថ្ងៃមួយមានរឿងចម្លែកបានកើតឡើង គឺនៅ ពេលសូរិយាអីសីម្នាក់នេះព្យាយាមឲ្យមានភ្លៀងធ្លាក់ពេលនោះ មានការរញ្ជួយដីខ្លាំងណាស់តើមានរឿងអីកើតឡើងចេះ ដើម្បីគាត់ជួយដីខ្លាំងម្ល៉េះហេតុការលើកនេះទោះសូរិយអេសីមានសិលខ្លាំងពូកែយ៉ាងណាក៏មិនអាចធ្វើឲ្យដីលែងរំជួយ បានឡើយហើយភ្លាម នោះ ស្រាប់តែមានខ្យល់គួចយ៉ាងខ្លាំងបានគួចសូរិយអេសីទៅកន្លែងដ៏ចម្លែកមួយលុះសូរិយអេសីដឹងខ្លួនឡើងគាត់បានស្ថិតនៅក្នុងកន្លែងដ៏ចម្លែកបំផុតមួយតើទីនេះជាកន្លែងណាមិនបានជាខ្ញុំមកដល់ទីនេះចម្លែកណាស់ មិញមិនក៏ខ្ញុំមិនអាចប្រើសិលរបស់ខ្ញុំបានចឹងពេលដែលសូរ្យអេសីសម្លឹងមើលជុំវិញខ្លួនគាត់គាត់ឃើញស្រីស្អាតជាច្រើនគាត់ភ្ញាក់ផ្អើលខ្លាំងណាស់ហើយសូរ្យអេសីកាន់តែតក់ស្លុតទៀតនោះ គឺថាស្រីស្អាតទាំងអស់នោះស្លៀកលិចលើលិចក្រោមគាត់ពិតជាមិនធ្លាប់បានឃើញឡើយស្អីគេតើខ្ញុំបានមកដល់ឋានអីហ្នឹង មិនក៏មានមនុស្សស្រីស្លៀកពាក់បែបនេះបាបកម្មបាបកម្មអ្នកមោតាសៈអ្នកមោតាសៈតាមពិតហេតុការណ៍រញ្ជួយដីដ៏ចម្លែកនោះ បាននាំយកសូរ្យអិសីមកកាន់ពិភពលោក ក្នុងថ្ងៃអនាគតក្រោយពេល500ឆ្នាំ ហើយទី ដែលសូរ្យអិសីកំពុងតែឈរនេះគឺជាភ្នំពេញក្នុងឆ្នាំ2019មិនបងអងយូសូរ្យអិសីបានប្រមាលមើលការពិតគ្រប់យ៉ាង ហើយទីបំផុតគាត់បានដឹងទាំងអស់ក្រោយបានដឹងអស់ហើយសូរិយអិសីបានដើរមើលទីក្រុងភ្នំពេញមួយជុំហើយពេលនេះគាត់ហត់នឿយខ្លាំងណាស់នឹងហូបបាយទៀតផងសូរិយអិសីបានទៅរកកន្លែងសមរម្យមួយដើម្បីជប់អាហារដើម្បីហូបហឹមទីនេះក្តៅខ្លាំងណាស់មិនដូចកាលពី500ឆ្នាំមុនទេបើឲ្យខ្ញុំរស់នៅទីនេះ ប្រហែលជាខ្ញុំរស់បានពី3ឆ្នាំទៀត ភ្លាមនោះសូរិយអិសីបានក្រឡេកឃើញមនុស្សអនាថាម្នាក់ដេកក្បែរនោះដោយឆ្ងល់គាត់ក៏បានសួរទៅកាន់បរិអនាថាម្នាក់នោះណែចៅប្រុសមិនក៏ចៅប្រុសមកដេកនៅទីនេះអូលោកតាខ្ញុំហេវខ្លាំងពេកក៏ដួលសន្លប់នៅទីនេះទៅចុះតើលោកតាជាអ្នកណាខ្ញុំមើលទៅលោកតាចម្លែកណាស់អូចៅប្រុសតាជាអីសីកាន់សិលរាប់រយឆ្នាំហើយ តែតាក៏មិនយល់ដែរតាហេតុអីតាមកនៅទីនេះបរហណាថាគិតថាលោកតាម្នាក់នេះគឺជាមនុស្សដូចជាមិនសូវស្រួលសោះព្រោះគេគិតថាសម័យនេះហើយ មានអីសីមកពីណា តាថាម៉េចលោកតាជាអីសីតាចាស់ហើយនៅចេះនិយាយលេងសើចទៀតតាបើតាជាអីសីមែនតាជប់មាត់ដុតឲ្យខ្ញុំមួយមក ភ្លាមនោះមន់ដុតដ៏ធំមួយបានលេចឡើងនៅចំពោះមុខគេជនអនាថាភញាក់ផ្អើលខ្លាំងណាស់វ៉ាវនេះគឺយ៉ាងម៉េចហ្នឹង មិនគួរជឿទេ តាអាចជប់មន់បានពិតមែនខ្ញុំជឿលោកតាហើយតែលោកតា លោកតាមានតែម្នាក់ឯងទេខ្ញុំក៏គ្មានគោលដៅដែរតើលោកតាអាចទទួលខ្ញុំជាកូនសិស្សផងបានទេសូរិយាអេសីលើបែបនេះក៏យល់ព្រមព្រោះគាត់គិតថា បើបានមនុស្សម្នាក់នៅភពនេះនៅជាមួយក៏ល្អដែរល្អណាស់មិនអីទេចៅចៅអាចធ្វើជាសិស្សរបស់តាបាន ភ្លាមនោះសូរិយាអិសីឃើញបរិសម្នាក់កំពុងតែនិយាយតែម្នាក់ឯងគាត់ឆ្ងល់ខ្លាំងណាស់រួចប្រញាប់សួរទៅកាន់កូនសិស្សរបស់គាត់ដែលទើបតែរកបានអំបញ្ញមិញណែកូនសិស្សតើម្នាក់នោះគេកើតអីមិនក៏គេឈរនិយាយតែម្នាក់ឯងចឹង អូលោកតា គេមិនកើតអីទេ គេ កំពុងតែឈរនិយាយទូរស័ព្ទណាលោកតាហើយចូលទូរស័ព្ទនោះវាជាស្អីទៅចៅទូរស័ព្ទជាឧបករណ៍ទំនើបរបស់មនុស្សសម័យនេះគេអាចប្រើវាដើម្បីនិយាយឆ្លើយឆ្លងគ្នាពីទីឆ្ងាយឆ្ងាយណាលោកតាអូពិតជាអស្ចារ្យណាស់មនុស្សសម័យនេះ ពិតជាមានយុទ្ធសិលមិនចាញ់យើងដែលតាំងសិលអស់ពេលរាប់រយឆ្នាំប៉ុន្មានទេ ហើយចុះស្អីគេធំធំរត់ចុះរត់ឡើងនឹងចៅតាឆ្ងល់តាំងពីមកដល់ទីនេះដំបូងម្លេះលោកតាអានេះគេហៅថាឡាន ពីចំនួនមុនគេប្រើសេះប្រើរទេះដើម្បីជិះឬដឹកអីវ៉ាន់តែ សម័យនេះគេជិះឡានវិញណាលោកតាក្រោយជជែកគ្នាបានមួយសន្ទុះទាំងពីរអ្នកក៏ចេញដំណើរទៅ មុខទៀតមិនយូរប៉ុន្មានសូរិយអេសីនិងសិស្សរបស់គាត់បានមកដល់មុខ Naga សូរិយាអេសីភ្ញាក់ផ្អើលខ្លាំងណាស់ពេលដែលបានឃើញទ្រទូតដ៏ធំនៅចំពោះមុខគាត់កូនសើតើនោះជាស្អីគេមើលទៅចម្លែកខ្លាំងណាស់មិនក៏មានមនុស្សធំធំម្លេះនៅក្នុងនឹងអូលោកតា នោះគេហៅថាទូរទស្សន៍ណាលោកតា វាគឺសម្រាប់ឲ្យយើងមើលរូបភាពឬវីដេអូផ្សេងផ្សេងវាត្រូវការពេលច្រើនណាស់ទើបអាចនិយាយឲ្យលោកតាយល់បាន ក្រោយបានប្រើពេលអស់ពេញមួយថ្ងៃសូរិយាអេសីនិងសិស្សបានដើរលេងកន្លែងជាច្រើនរាល់ពីមុខវាំងមកដល់មុខ Naga ចេញពីមុខ Naga មកដល់កោះពេជ្ររួចចេញ ពីកោះពេជ្រទៅដើរមើលផ្សារអ៊ីអនមួយសន្ទុះពេលនេះសូរិយាអេសីនិងសិស្សអស់កម្លាំងខ្លាំងណាស់ពួកគេបានចូលញ៉ាំអាហារប៊ូហ្វេមួយកន្លែងក្រោយមកសូរិយាអេសីក៏សម្រេចចិត្តរកផ្លូវទៅភពរបស់ខ្លួនវិញណែចៅប្រុស តាគិតថាតានឹងត្រឡប់ទៅរកភពរបស់តាវិញហើយ នៅទីនេះត្បិតតែមានរបស់អស្ចារ្យជាច្រើន តែសម្រាប់ការរស់នៅ ពិតជាមិនអាចប្រៀបបាននឹងផែនដីកាលពី500ឆ្នាំមុនឡើយលោកតាលោកតាពិតជាត្រូវទៅមែនឬលោកតាត្បិតខ្ញុំនៅជាមួយលោកតាតែក្នុងរយៈពេលខ្លីមែនតែចៅយល់ថាពិតជាមានន័យណាស់សម្រាប់ជីវិតចៅ មានមនុស្សច្រើនណាស់នៅទីនេះ តែបែរជាឲ្យតាមកស្គាល់ចៅប្រុសពិតជានិស័យរបស់យើងទាំងពីរហើយ មុននឹងតាចេញទៅ តានឹងឲ្យរបស់ខ្លះទៅចៅប្រុសមិនមែនជាថ្លៃដែលចៅប្រុសកំដរតាទេតែជាទឹកចិត្តរបស់តាចំពោះចៅប្រុសក្នុងនាមជាសិស្សរបស់តា តែមនគតនៅក្នុងភពនេះ សូរិយាអេសីបានឲ្យមាសមួយដុំយ៉ាងធំទៅឲ្យកូនសិស្សម្នាក់នេះ នេះជារបស់ចៅហើយសូមចៅទទួលយកចោះមាសនេះធំខ្លាំងណាស់លោកតាចៅអរគុណលោកតាខ្លាំងណាស់ខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចជួបលោកតាម្ដងទៀតតើអាចទេលោកតា តាបានប្រមាលនិស័យយើងទាំងពីររួចហើយ និស័យយើងទាំងពីរមិនចប់ត្រឹមនេះទេណាចៅ ឥឡូវតាបានដឹងពីវិធីទៅភពរបស់តាវិញហើយតាលីហើយណាចៅ បាទលោកតាសូមលោកតាអញ្ជើញទៅចោះក្រោយមកសូរិយអិសីបានមកដល់ភពរបស់គាត់គាត់បានរស់នៅ ក្នុងជីវភាពដ៏ស្ងប់សុខដូចកាលពីមុនវិញឯជនអនាថាដែលរស់នៅក្នុងភពផែនដីក្នុងឆ្នាំ2019ក្រោយទទួលបានមាសមួយដុំយ៉ាងធំ គេអាចរស់នៅក្នុងជីវភាពជាអ្នកមានស្ដុកស្ដម្ភម្នាក់ទាំងសូរិយអិសីនិងសិស្ស បានរស់នៅយ៉ាងសុខសាន្តក្នុងភពរៀងៗខ្លួនរបស់ពួកគេ។